វាយទៅណែយើងឈរឲ្យវាយវាយទៅវាយទៅអត់ធំអាមាននេះគេកាំងខ្លាំងណាស់ឲ្យគេសបាយមកផ្លែសិនទៅឯងតើចអីណាតើចឯងគ្មានលទ្ធភាពនឹងចាត់ការបានฮัลโหล guys welcome to my Minecraft let's play សុំតោះអញឲ្យជ្រាមគាត់ហើយអាចុយម៉ែចាំមើលជួបអញឯងផលដូចហឺអញគាត់ប្រាប់ហើយចុយម៉ែបានចំបញ្ចេញទឹកដៃពិតប្រកបទេអាឥឡូវជួបគ្នា3 4នាក់កុំឲ្យខ្មាស់គេចេញទឹកដៃពិតប្រកបមកស្រីគេជិះមកបើតាបាត់បានអូនតាបាត់បានទូជីនហោះបងវ៉ាយូ អ៊ំពុញម្ដាយណាទៅពូជកដួយម៉ែធ្លាប់លេងទង្វើលហោកទៀតអត់អីបើថាយើងគិតចឹងស្អែកឡើងយើងធ្វើប៉ះពាល់ទៅដល់អារ៉ាប់វិញហ្នឹងមិនបាច់គួរគ្នាអត់